បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកប្រាប់ពីរបៀបបិទ Windows Update ដើម្បីកុំឲ្យពេលដែលវា update Windows ទៅវាធ្វើឲ្យ Windows របស់យើងខូចហើយពេលដែលយើងទៅឡើង Windows ថ្មីក៏យើងត្រូវបិទ Windows Update ដែរអញ្ចឹងវិធីបិទ Windows Update វាមាន3ដំណាក់កាលគឺទី1គឺយើងអឺចុចសញ្ញា Windows ហើយអក្សរហើយយើងវាយពាក្យថា gdit uh, gpdit dot s dot mse ចុច ok មកបាទបន្តមកទៀតគឺអ្នកទាំងអស់គ្នាយកអ្នកទាំងអស់គ្នាយកពាក្យថា administrate នេះមកចុចបើកវាមកបន្តមកទៀតយើង yeah you've been having no update oh chụp chụp chụp chụp và rồi mình tiết trừ dương vô việc ha windows không khu nè không phút này cái đây rồi mới dương scroll, dương scroll yeah sorry rồi mới dương scroll khỏi vô việc ha windows update nè rồi mới nơi này đá dương ngộ việc ha tiện lý Nee, nee, nee. Stop sign. នេះបងប្អូនយើងបើកវាទៅមកហើយចុចលើ policy setting នេះមកនេះវាលុបទាំងមួយពេលដែលអ្នកទាំងអស់គ្នាអត់ទាន់បិទអឺ disable វាលោតពាក្យថា animal អញ្ចឹងយើងចុចពាក្យថា disable មកហើយយើង apply វាមកយើងចុច OK បន្ទាប់មកយើងបិទបានមួយហើយយើងនៅមួយទៀតគឺយើង search ពាក្យថា service នេះយើង search កន្លែងនេះមក search ជា switch នេះ switch នេះយើងចុច OK មកបាទហើយយើងចុចលើនេះមួយមកយើងវាយពាក្យថា W យើងរកពាក្យថា window update ហើយនេះ window update យើងដែរ click មុននឹងយើងដែរ click យើងត្រូវមើលឡើងយើងដើមវាកំពុងតែរ៉ានឬក៏អត់ឥឡូវផងខ្ញុំកំពុងតែរ៉ានអញ្ចឹងខ្ញុំ right click យកពាក្យ master មកយើងយកពាក្យថាហើយចូល property មក ហើយលេខនេះយើងយកពាក្យថា disable ហើយយើងចុចពាក្យថាតបអូ sorry ណាហើយថាថាអើក៏នៅសុខសុខគឺថាអើបាទរងចាំតិចទៅអឺពុំដឹងបាទខ្ញុំ disable ហើយអញ្ចឹងអឺចឹងថ្ងៃនេះមានខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ការបិទ Windows Update ចឹងបើសិនជាអ្នកទាំងអស់គ្នាគាត់ថាវីដេអូនេះមានប្រយោជន៍អ្នកទាំងអស់គ្នាជួយជួយចុច Subscribe